ឃាត់ខ្លួនជនជាតិចិន5នាក់នៅខេត្តព្រះសីហនុពាក់ព័ន្ធនឹងករណីចាប់ជំរិតនិងជួញដូរមនុស្សកម្លាំងនគរបាលខេត្តព្រះសីហនុកាលពីយប់ថ្ងៃទី23ខែសីហាឆ្នាំ2022បានឃាត់ខ្លួនបុរសជាជនជាតិចិន5នាក់និងរំដោះស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ក្នុងករណីចាប់ជំរិតទារប្រាក់បង្ខាំងនិងជួញដូរមនុស្សដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រតិបត្តិការនេះបានធ្វើឡើង បន្ទាប់ពីមានបណ្ដឹងចូលប្រព័ន្ធ hotline ក្រុមការងារសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃថាមាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឲ្យនៅ បម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែងនៅ ខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍បានគូបញ្ជាក់ថា ដោយមានការចូលរួមសហការពីម្ចាស់ទីតាំងពីរកន្លែងដើម្បីសមត្ថកិច្ចខេត្តប្រសិទ្ធនុបានស្វែងរកឃើញស្ត្រីជនជាតិម៉ាឡេស៊ីដែលជាជនរងគ្រោះនិងខាត់ខ្លួនបរោះជនជាតិចិន5នាក់ក្នុងនោះមាន2នាក់ត្រូវបានខាត់ខ្លួននៅក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ5សង្កាត់4ក្រុងនឹងខេត្តប្រសិទ្ធនុនិង3នាក់ទៀតត្រូវបានខាត់ខ្លួន នៅក្រុមហ៊ុនមួយកន្លែងទៀតស្ថិតនៅភូមិកគីឃុំបាត់ត្រាំងស្រុកព្រៃនប់ខេត្តប្រសិទ្ធនុជាកន្លែងរំដោះបានជន រងគ្រោះបើតាមការរៀបរាប់របស់នារីរងគ្រោះនៅចំពោះមុខសមត្ថកិច្ចគឺរូបនាងត្រូវបានជនជាតិចិនមួយក្រុមចាប់ខ្លួនកាលពីថ្ងៃទី7ខែសីហា ឆ្នាំ2022នៅ ខេត្តប្រសិទ្ធនុបន្ទាប់ពីចាប់ខ្លួននេះពួកគេ បានឲ្យនាងវេលលុយចូលក្នុងកុងធនាគាររបស់ពួកគេចំនួន7000ដុល្លារ និងត្រូវបានលក់ឲ្យបម្រើការងារពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ជនរងគ្រោះបានអះអាងថា អំឡុងពេលត្រូវបានចាប់ខ្លួននោះនាងត្រូវបាត់បង់លុយជាង90000ដុល្លារនិងទូរស័ព្ទដៃពីរគ្រឿងនៅ ចំពោះមុខសមត្ថកិច្ចនារីរងគ្រោះ បាន សំណូមពរទាមទារលុយនិងសម្ភារៈដែលបាត់បង់ត្រឡប់មកវិញនិងចង់ត្រឡប់ទៅប្រទេសកំណើតវិញ គួររំលឹកថាកាលពីថ្ងៃទី18ខែសីហា ឆ្នាំ2022 ក្រសួងមហាផ្ទៃបានចាប់ផ្ដើមបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសនៅ កម្ពុជាលែងតែមន្ត្រីការទូតប៉ុណ្ណោះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។